អូខេសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយចំពោះគ្នាយើងដែលលេង CH ហើយសាចង់ farm ល item ណាហ្នឹងហើយតាមពិតអឺ CH បើសិនជាករណីអ្នកទាំងអស់គ្នាលេងអត់ចង់អស់លុយឬក៏អស់លុយតិចហើយទទួលបាន item steal អាហ្នឹងគឺយើងព្យាយាម farm ហ្នឹងហើយជាក់ស្ដែងដូច hero នេះអីបើយើងនិយាយថា hero hero វា steal ស្រាប់ហើយគឺជាប្រភេទ hero អឺ KM Sky Sunny នេះគឺល្បីនៅនគរ Origin កាលពីខ្ញុំលេងកាលមុនណាណាប៉ុន្តែគាត់ថាឥឡូវនៅនគរហ្នឹងវាអត់សូវមានមនុស្សលេងទេប៉ុន្តែគាត់ថាតម្លៃ Hero ក៏វារៀងធូរថ្លៃចឹងដែរណាហើយដូច MM នេះក៏មិនធម្មតាដែរនឹងសាស្រី Steel Steel ហើយអឺថ្ងៃនេះបន្ទាប់ពីការសង្ងំរយៈពេលបើយើងនិយាយថាយូរឆ្នាំដែរមួយឆ្នាំពីរឆ្នាំដែរក្នុងការ farm នៅ item ហ្នឹងហើយហើយបើយើងក៏លេចមើល item hero គឺកប់ហើយ hero KM នេះអែមែនតើអ្នកនរនេះហ្នឹងហើយ អូខេថ្ងៃនេះយើងមកធ្វើការអន្សំ point រយៈពេលប្រហែលឆ្នាំនេះហើយយើងអន្សំគ្រប់ហើយហើយ point តែប៉ិតអឺដូរ item មកឆ្អែតហើយដូរអានេះផងដូរនោះផង hero នេះណាប៉ុន្តែថ្ងៃនេះអឺយើងបានអន្សំបានចែក2គ្រាប់ទៀតអញ្ចឹងអានេះយើងមកបើកយកចែក2គ្រាប់ទាំងអស់គ្នាណាអូខេអឺនេះគឺជាអឺ point silver កផង ដែលជាទូទៅគឺអឺខ្ញុំអាចប្រាប់បានថា point មួយនេះគឺយើងអឺ សន្សំវាដើម្បីទទួលបាន item ដូចជាសានីឬក៏ moon អីចឹងណានឹងឬក៏ item master អីចឹងទៅហើយជាក់ស្ដែងនេះ point នេះគឺមានប្រមាណអ្នកនរគឺ160,000អឺមួយសែន63374ណាអញ្ចឹង point វាអាចຕົកបានប្រមាណគឺ360,000 point វាណាអញ្ចឹងធ្វើម៉េចដើម្បីទទួលបាន point ហ្នឹងអញ្ចឹងវាក៏ប្រាប់ដែរអ្នកថា point ជាគេណាមក VIP VE នេះទទួលបាន2000ណាចូល AP ទទួលបាន500វ័យ PVP ទទួលបាន6000ចាញ់គេគឺ PVP អញ្ចឹងភាគច្រើនអ្នកទាំងអស់នេះដែលឃើញ hero ដែលគេដាក់អូតូវ័យ PVP ហ៎គឺវ័យច្រើនភាគច្រើនគឺអូតូហ្មងទោះបីឈ្នះចាញ់ក៏ពួកគាត់អត់ខ្វល់ដែរសំខាន់គេគឺគាត់ចង់បាន point សាន់លីនេះឈ្នះបានប្រហែលឈ្នះបាន6អឺឈ្នះបាន10ចាញ់បាន6អញ្ចឹងចង់ចង់ hero គេច្រើនគេ party ទៅមាន party 8នេះគឺបាន point នឹង8 អញ្ចឹងភាគចឹងគឺគេធ្វើបែបហ្នឹងណា daily random mission នេះអានេះខ្ញុំអត់ច្បាស់ដែរទេហើយតុងធានតុងធាននេះអាហ្នឹងយើងចូលទៅណា sky door ក៏ទទួលបានដែរអញ្ចឹងនេះ how to get វាប្រាប់ PVP នេះណាមានអីគេតៃស៊ូនេះ8ដងចូលបាន8ល្បែបាន20 point អានេះ HS ណាបាន6 point លៀងសាន អូអានេះចាប់ដូចជាចាប់នេះគាត់លេងសានហេរ៉ូ20អានេះខ្ញុំមិនដឹងទេអានេះថងធាននេះអានេះតងទីនហ្នឹង PVP PVP មាននេះ Win គេ10គេចាញ់6 Sky Door Win 40ឥឡូវ0អឺ Big World 90 point អូច្រើន Big World ច្រើនមែនតើ90 point ដល់ពេលចាញ់តែ60ទេ ស្មល់45អញ្ចឹងអ្នកទាំងអស់នេះព្យាយាមចូលពួកអ៊ីវ៉ាន់ទាំងអស់ហ្នឹងទៅ វានឹងទទួលបាន point ហើយណា daily event នេះអឺយើងអាចចុចកន្លែងហ្នឹងឲ្យមើល mission វាបានអ្នកទាំងអស់នេះហើយបើឲ្យខ្ញុំបញ្យល់ច្បាស់លាស់ហ្មងអានេះខ្ញុំក៏មិនជានេះដែរតែអ្នកទាំងអស់នេះអាចមើលបានណាព្រោះជាទូទៅយើង farm farm ដល់កន្លែងណាដែលយើងស្គាល់ដែរទេណាអូខេតោះឥឡូវកុំខាត់ពេលចូលទៅដូចចែកទាំងអស់គ្នាណាចូលឡើងនេះមកចូលឡើងនេះ ចែកដូចជានៅនេះខុសនេះសាន់នីមើលក្បាលសាន់នីមួយអស់តែ66000អីឃើញទេអញ្ចឹងហេរ៉ូមិញមាន6100000ជាងអ្នកនរនេះអញ្ចឹងបានពីរគ្រាប់បាត់ហើយឃើញទេប៉ុន្តែមុនបានហ្នឹងគេត្រូវការមានមូនដែរណាអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់តិចដែរចំពោះមូនបើសិនជាករណីមូនបូក310ដូរមកបាន310ប៉ុន្តែបើ HS មូនដូរឡើងមក HS សាន់នីតើរួចទេណាតែយើងអាប់ទៅ HS ហើយគឺយើងអាចអាប់វាមកមូនបានទេនៅពេលដែលយើងមាន point silver គ្រប់ណាកន្លែងហ្នឹងណាអូខេខ្ញុំសាំបីសិន នេះសានីអញ្ចឹងចំពោះប៉ាក់ KM យើងត្រូវការដូរយកចែកតែគេជីទូទៅគេប្រើ INT រួមជាមួយនឹង VAT អានេះចំពោះចែកសានីហ្នឹងហើយអូខេអញ្ចឹងចែកមួយយើងត្រូវការប្រហែលគឺ82000អញ្ចឹងមិញយើងមាន6 100,000ជាងអញ្ចឹងគេបូករួចហើយបាទគ្រប់ចែកមកគូហ្នឹងហើយអូខេឥឡូវខ្ញុំដូរឲ្យមើលណាជាមួយ system វា load អត់អ្នកនរនេះ system អញ្ចឹងដំបូងយើងដូរមកចែកអីគេយើងយកចែក VAT មកគ្រាប់មកនេះមានឲ្យបាក់ចុចដូរផ្លាច់ first moon អូដាក់ moon ចូលសិនអ្នកនរគ្នាមើល hero មាន moon អត់អត់ឃើញមានចែក moon ទេណាអញ្ចឹងមុននឹងយើងដូរ item មិញខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាថាតែត្រូវការចែក moon មកគ្រាប់អញ្ចឹងណាអានេះអត់មានទេ ឃើញទេចែតមូនមានទេមានទេហេរ៉ូនេះគាត់មិនដឹងយកចែតមូនទេផងហេរ៉ូនេះនិយាយទៅចឹងខ្ញុំទៅដូរសិនចាំបន្តិចមើលសិនមានអត់តោះចឹងយើងមកដូរមូនសិនភ្លេចមើលហេរ៉ូអត់មានមូនអញ្ចឹងនេះយើងមកកន្លែងនេះមកកន្លែងដូរ ចង្អាយធីមឡៃដូរខ្ញុំចាំបាច់បញ្យល់ទេអ្នកដឹងស្រាប់ហើយតែយើងគួរដូរមិនអីមិនចឹងណានេះអញ្ចឹងឲ្យឧទាហរណ៍ថាយើងចង់បានអីគេថាចង់បានចែកប្រភេទ VAT អញ្ចឹងបើអ្នកទាំងអស់នេះចង់បានចែក VAT អ្នកទាំងអស់នេះត្រូវដូរចែក VAT ហើយណាអត់អាចដូរចែកមក OBS ទេតែដូរ OBS យើងទៅដល់នោះគឺ upgrade គឺ OBS ហើយណាអញ្ចឹងយើងយកអីគេយើងយកមូនមកក្របមកបើ រួមជាមួយនឹង int ណាយើងដូរបានបែបហ្នឹងរួចយើងនៅនឹងក៏បានដែរយើងមិនបាច់តនោះវិញទេផាច់មកផាច់មកបន្តមកទៀតយើងចូលកន្លែងនេះយើងដាល់វិញមកនេះនេះនេះអូខេអញ្ចឹងពេលនេះយើងអាចដូរបានណាអញ្ចឹងចែកមុនគេគឺយើងយើងដូរយក int មក ដល់បើคลิกអូខេឃើញមកហើយនេះមកគ្រាប់ហើយចំពោះមកគ្រាប់ទៀតគឺអានេះណាអេ stir point ចាំបន្តិចឆែកមើល point សិនខ្វះ700 point អូខេចឹងខ្វះ700 point តែបានមួយ700 point អញ្ចឹងណា farm ពីថ្ងៃនឹងឲ្យគ្រប់ហើយ អឺអូខេអញ្ចឹងយើងដូរតែមួយគ្រាប់សិនបានហើយអានេះមានទុកឲ្យម្ចាស់ហេរ៉ូគាត់ដូរខ្លួនឯងទៅហើយក៏អរគុណផងដែរដល់អឺម្ចាស់ហេរ៉ូដែលគាត់បានឲ្យខ្ញុំធ្វើការ review តាក់ទងទៅនឹងការដូរ point នេះហើយទីមួយខ្ញុំចង់ខ្ញុំក៏ចង់បានវីដេអូនឹងដែរតែសារខ្ញុំត្រូវការយកមកធ្វើ review ដល់ទៅ player ផ្សេងផ្សេងដែលគាត់អត់ទាន់ចេះដូរណាឬក៏មិនដឹងពីរបៀបនៃការ farm ហើយចំពោះអ្នកទាំងអស់គ្នាដែលចង់ farm point ណាហ្នឹងហើយ ជាទូទៅគឺតែងតែមានអ្នកដែលគាត់ស៊ីឈ្នួលក្នុងការ farm ហើយរយៈពេលនៃការ farm អាហ្នឹងវាមានតាមការចរចាគ្នាអញ្ចឹងទៅតម្លៃអីណាហ្នឹងហើយហើយ farm ជាទូទៅសាន់នេះមួយក្របខ្ទង់ប្រហែលជាមួយខែឬក៏មួយខែជាងហ្នឹងហើយបើសិនជាករណីអ្នកទាំងអស់ចង់ farm អូខេអាចឆាតមកខ្ញុំបានខ្ញុំជួយណែនាំឬក៏ recommend ទៅ អ្នកដែលគាត់ប្រកែខាង farm ហ្នឹងឲ្យមិនថានគរណាទេដូចជាដុងខ្ញុំស្គាល់សបាយខ្ញុំស្គាល់អឺនគរ origin នេះក៏ មិនជាបញ្ហាដែរណាឬក៏លងវែកអាហ្នឹងគឺអាចបានណានឹងអាចារ្យកោផ្សេងផ្សេងឥឡូវមិនតន់រមនុស្សបានទេហ្នឹងហើយអញ្ចឹងបើសិនតែករណីចង់ farm កោផ្សេងផ្សេងរៀងបាក់តិចណាអូខេអញ្ចឹងឲ្យចំពោះវីដេអូក្នុងការ review មានប៉ុណ្្នឹងណាអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតែងតែ ចូលមើលនៅ channel ឬ control channel Razer Gaming របស់អ្នកណាអូខេអរគុណបាយបាយ